អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះយើងមកធ្វើការ review Hero Asset មួយ Hero នៅកូរៀចហើយយើងធ្វើការដាក់លក់ក្នុងតម្លៃ33ដុល្លារតម្លៃ33ដុល្លារនេះបើសិនជាករណីអ្នកទាំងអស់គ្នាស្រឡាញ់អីអូខេអ្នកទាំងអស់គ្នាអាចធ្វើការឆាតមកក្នុង page ដើម្បីធ្វើការទិញនៅ Hero នេះបានណាអូខេអញ្ចឹងកុំខាតពេលយើងចូលទៅមើលទាំងអស់គ្នាតើ Hero ដែលមានតម្លៃ33ដុល្លារហ្នឹងគាត់ពាក់ item មួយខ្លះអូខេ let's go អូខេអ្នកទាំងអស់គ្នានេះគឺជា item តម្លៃ Hero 33 អញ្ចឹងនៅពេលអ្នកទាំងអស់គ្នាទិញទៅគឺ item មួយតួ hero នេះនឹងបកលតឲ្យ new player តែម្ដងណាអូខេអញ្ចឹង hero គាត់ពាក់ក្បាល XS Platinum បូក7អាវ Sunny បូក7ខោ XS បូក7អញ្ចឹង hero នេះគឺបានអាវនឹងក្បាលអាវក្បាលនឹងខោគឺ XS បូក7រួមជាមួយនឹងអាវ Sunny អញ្ចឹងក្បាលនឹងខោ XS នេះនៅពេលដែលយើងពាក់វាមួយគូវាទទួលបានអស់ប្រកទី20ហ្នឹងហើយលុយដែរតា ហ្នឹងអូខេចំពោះ chat គឺជាប្រភេទ chat all 30អញ្ចឹង chat all 20តង់ទី1 chat all 30គឺតង់ទី2រួចហើយអញ្ចឹងគឺធ្វើការ update ដល់តង់ទី2ហើយអញ្ចឹងនៅពេលដែលយើងប្រើវាមួយគូវាទទួលបាន GM 2800 cut speed 14%រួមជាមួយនឹងកពីប៉ាក់គឺ10%អូខេអញ្ចឹង chat នេះមួយគូវាឡើង all 30ណាអញ្ចឹងខោនេះនឹងក្បាលនេះ all 20អញ្ចឹង hero គឺ all 50បាត់ហើយហ្នឹងហើយ អូខេចំពោះអាវុធគាត់ប្រើអាវុធបាក់8បូក9ពលឺបាក់3អូខេតាតូគឺ strength VAT បូក7 strength VAT បូក7 ping strength VAT បូក7បូក10 ping strength VAT បូក7 green strength VAT បូក7 green អញ្ចឹងតាតូនេះគឺជាប្រភេទតាតូរបស់ប៉ា S តែម្ដងហើយវាមានការបូក7ពីក្បាលដល់ចុងជើងហើយបានបូក11ដែរ ហើយខាងលើនេះគឺ color pink ខាងក្រោមគឺ color green អញ្ចឹងគឺតាតូនេះក៏នឹងប្រកល់ទៅឲ្យ new player ដែរ new player ដែរក្នុងតម្លៃ33ដុល្លារនេះអូខេចំពោះ clock គឺ strength 2 IT 3 VT 4 AGI 3 OBS 3 clock ក្រោមគឺ strength 4 IT 5 VT 1 AGI 1 OBS 1អូខេសិភៅនេះស្ទៀវមែនទេអ្នកទាំងអស់នេះគឺ3 pick 8 level ភាគរយទី1 35%ភាគរយទី2 76%ភាគរយទី3 63%រួមជាមួយនឹងភាគរយទី4គឺ93%អញ្ចឹងបូកជាមួយនឹងចែតបកូទៀតអញ្ចឹងវាឡើង103%ហេរ៉ូនេះគឺ9 square អូខេចំពោះអាជីលមុនគឺ9 level បកក្បាល2អាវ3ខោ2 file element គឺជាប្រភេទ file element 4តាឡាង attach 120 IT 35 OBS 35រួមជាមួយនឹង damage 70 hero នេះមាន rate 11560ចំពោះ rate ពាក់ប៉ប៉ែត16958 58អញ្ចឹងគឺពាក់បាក់8បានហើយ hero នេះអញ្ចឹង level វាគឺ85អត់អាប់មក level ហ្នឹងហើយអូខេហើយនេះគឺជា item បន្ទាប់ផ្សំខ្ញុំ អូមាន last skill មួយ level ទៀតអូខេនេះ hero 9 sphere អញ្ចឹងហាក់ថាច់វាគឺ516អឺខ្ញុំញាត់កាពីផ្សេងចូលចានេះគឺ578ស្វែហ្នឹងហើយអូស្អាតមែនទែន4 page អ្នកនរនេះអឺមុខ wallet មួយក្បាល golden sea កដាមួយក្បាលដាំសើមួយក្បាលអូខេអញ្ចឹងចំពោះសៀវភៅ support គឺមានមួយក្បាលហើយសៀវភៅនេះសម្រាប់ repair ទៅលើវត្ត ហើយផលនេះសម្រាប់ repair ទៅលើអីគេមើលសិនខោ suit out អូខេអឺដបងបង9បាក់ចិត្តអញ្ចឹងបាក់ចិត្តមានមួយឈុត point silver កំផុងមានទេអូខេមាន8582 point កាអាវក្រៅសល់800កាអាវក្រៅតែមួយឈុតទេតែស្អាតជាងគេអូខេ អូខេនេះគឺជា item បន្តបន្សំនៅក្នុង hero អញ្ចឹងកដោគឺភើមណាស់ហើយអ្នកនរអញ្ចឹងមានកាត gold 4កាត silver ចំនួន8ដល់បើកាតអសល់300ជាងអូខេ moon បូតក្បាលលាវច្រើនដល់ item ប៉6អូខេមានប៉ុណ្ណឹងអូខេអញ្ចឹង hero នេះយើងធ្វើការដាក់លក់ក្នុងតម្លៃ33ដុល្លារណា33ដុល្លារនេះគឺ item មួយតួ hero តែម្ដង ចឹងដល់ពេលអ្នកទាំងអស់នេះទិញទឹកគឺបានទាំងតាតូបានទាំង clock ហើយរួមជាមួយនឹងសិភៅប៉ាក៏ steel ដែរគឺ9 swear 3 page 8ល្បែកប់សេរីតែម្ដងអូខេអញ្ចឹងបើសិនជាករណីនេះទាំងអស់នេះស្រឡាញ់អូខេអាចធ្វើការឆាតក្នុង page Razor ដើម្បីធ្វើការទិញ hero នេះបានណាអូខេអរគុណបាយបាយ